អ៊ុំម៉ៃជាមួយតិចមកអូធំណាស់លេងម៉ៃស្អាតអូម៉ៃម៉ៃម៉ៃម៉ៃចង់បានថែមទៀតចង់បានចង់ចង់អូម៉ែតាម៉ៃទុកដូរម៉ៃចង់មកចង់ចង់នេះហើយម៉ៃម៉ៃចង់បានពាក់នេះមកទៀតនោះម៉ៃខ្ញុំស្អាតទេម៉ៃស្អាតអូមកចេះកូនម៉ាក់កូនគេងលក់នៅបាទគាត់គេងលក់អីខ្ញុំថាទៅរកឆ្នាំមកឲ្យគាត់ថែមប៉ាគិតថាមិនបាច់ទៅយកទេប៉ាមិនចង់ឲ្យម៉ាក់កូនលេបឆ្នាំរងាប់អារម្មណ៍ច្រើនពេកទេ វានាំឲ្យខូចសុខភាពណាមួយម៉ាក់កូនមានកូននៅក្បែរហើយឃើញថាគាត់ញញឹមរាល់ថ្ងៃសប្បាយរាល់ថ្ងៃគាត់ប្រកាសជាបានធូរស្បើយបាច់ជាយកឆ្នាំនេះទេបាទបងតូចបងតូចចាំពេលណាម៉ាក់ការកុំអាយជាយើងការម្ដងទៀតអីចាំបាច់រៀបការម្ដងទៀតធ្វើអីក្រែងយើងរៀបការរួចតែអូឬមួយក៏អូនចង់ឲ្យប៉ាម៉ាក់បបងចូលរួមពិធីមង្គលការរបស់យើង តែបងថាមិនចាំបាច់ទេនាំតែខាត់ពេលវេលាទេនៅប៉ុណ្ណឹងមានក្តីសោកស្រាប់ហើយតាអឺមែនទេបងអូនមិនបានគិតដល់ពួកគាត់ទេអូនចង់ការម្ដងទៀតដោយសារអូនចង់បានជាងថ្មីហ៎អញ្ជៀនរបៀបត្បូងហើយរបៀបអឺអីពេជ្រឃើញគេការគេថតលើលើ Facebook អាពេជ្រពេជ្រពេជ្រហ្នឹងហើយធំធំហ្នឹងហើយអញ្ចឹងប៉ាបងឯងគាត់មានលុយអញ្ចឹងហ៎គាត់ដឹងតែទិញឲ្យយើងហ្នឹងមែនទេណែបើបើកូនចង់បានចាំប៉ាទិញឲ្យហ្នឹងហើយប៉ាកូនចង់បានអាត្បូង អាពេជ្រអីអឺក្រាតទៅម៉ាន់ក្រាតម៉ាន់ក្រាតអីអឺគុណចង់យកអាណាធំជាងគេនៅក្នុងហាងក៏យកអាហ្នឹងណាប៉ាហើយទិញនៅក្នុងហាងប្រែណាអាធម្មតាតាមផ្លូវអីគុណអត់យកឯណាតែបងថាមិនចាំបាច់ទេម៉េចអូនចង់ចោលឈានរៀបការចាស់របស់បងចោលមែនទេអូយអត់ចោលទេតុកតាប៉ុន្តែអូនចង់បាន ថ្មីមួយទៀតអាធំជាងហ្នឹងណាហើយណាមួយប៉ាមកវាយពេលយើងការហ្នឹងពួកគាត់គ្មានបានចេញកាក់ផ្សេងអីផងហ្នឹងតែឥឡូវទិញតែប៉ុណ្្នឹងសោះគ្មានស្អីទេណា តែបងគាត់ថាមិនចាំបាច់ទេព្រោះថាវាថ្លៃហើយយើងរស់នៅប៉ុណ្ណឹងក៏មានក្តីសុខដែរមិនមែនដោយសារអញ្ជៀនហ្នឹងណាខ្ញុំចង់បានឥឡូវមិននេះប៉ាតែខ្ញុំអត់អញ្ជៀនមុននឹងសំហ្នឹងចាំប៉ាទិញឲ្យបើនិយាយត្រូវការពីកូនទៅពីការប៉ាអត់បានចូលរួមអញ្ចឹងប៉ាចង់ធ្វើអីម្យ៉ាងសម្រាប់កូនទាំងពីរ តែម៉ែចង់ម៉ែចង់បានអីគេម៉ែម៉ែម៉ែចង់បានបានកៅអៅអៅគ្នាថ្មីទុកទុកទុកវត្តម៉ែម៉ែលេងលេងពាក់អៅចាស់ចាស់ក៏ក៏ក្រឹកក៏ក្រឹកណាកុំទៅម៉ែម៉ែមកចង់ចង់បានអៅស្អាតស្អាតស្អាតស្អាតស្អាតដូចទេវតាអញ្ចឹងហើយហើយនឹងចង់បានបិជើងបិជើងបិជើងកែងកែងកែងហើយនឹងចង់ កងកងកងជើងកងកងដៃកងដៃឲ្យច្រើនឲ្យទិញកូនកូនតូចកូនតូចទិញទិញឲ្យច្រើនច្រើនឲ្យម៉ែម៉ាណាទិញអូមួយដែរទិញអូមួយដែរបាទម៉ែម៉ែចង់ទិញអីចាំខ្ញុំទិញឲ្យណាមានម៉ែម៉ែម៉ែនៅនៅចង់បានទៀតអត់អត់អត់ទាន់គ្រប់ទេគឺគឺម៉ែចង់បានម៉ែម៉ែចង់ធ្វើអីហ្នឹងម៉ែអស់ជីមកពុកឥឡូវប៉ាអស់ជីមកស៊ីមក អូយើងយកមកនេះមកមកអូយចឹងណាម៉ែអូយកំពៅអូយឡោះនេះប៉ាអារបៀបត្បូងចឹងណាប៉ារបៀបពេញចឹងណាខ្ញុំចង់ឥឡូវឥឡូវប៉ាអាហ្នឹងឲ្យខ្ញុំហ្មងអីណានេះអត់ទេម៉ែឥឡូវឥឡូវប៉ាឲ្យខ្ញុំអាហ្នឹងហើយចាំប៉ាញ៉ាក់ថ្មីឲ្យខ្ញុំទៀតអានេះយើងយកទៅលក់បានលុយម៉ែអាលុយទៀតនេះចាំណែឲ្យគេមើលសិនតើកុំ